បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបក្នុងការរាប់ BQ ខ្សែភ្លើងនេះខ្សែភ្លើងព្រីអញ្ចឹងវាអត់មានអីពិបាករាប់វាវាតូចតាចហ្នឹងវាចំណេះដល់តូចតាចហើយសម្រាប់អ្នកអត់យល់សោះក៏អាចមើលបានអញ្ចឹងអញ្ចឹង ហើយរបៀបរាប់វាមិនខុសគ្នាអីពីម្ពូទេអញ្ចឹងអានេះជាទូភ្លើងវាគេ symbol វាទូភ្លើង ទូភ្លើងជាទូទៅនៅតាមផ្ទះល្បែងផ្ទះយើងហ្នឹងពោះវា1ម៉ែត្រ7 1ម៉ែត្រ7ហ្នឹងគឺយកចំកដាលដាក់ទូហើយនេះជាព្រីពោះវា3តឹកចឹងបានតែវានៅក្រោមទូភ្លើង អញ្ចឹងដើម្បីរាប់ខ្សែភ្លើងបានងាយស្រួលឥឡូវទៅជាមួយខ្ញុំនឹងវាយ comment upload មិនដើម្បីយើង upload file អីអ្វីមួយដែលយើងងាយស្រួលហើយយើង upload អា TADD ហ្នឹងនេះខ្ញុំបាន ដាក់នៅក្នុង blogspot របស់ខ្ញុំចាំ ចូល down ទៅស្អីមិនមានអី website ទេតទៅពី upload ដល់នឹងហើយ យើងវាយពាក្យថា T A D D តើមកយើង select ខ្សែនេះមកវាចេញប្រវាយឲ្យយើងជាងខ្សែនេះវាមកពីព្រីប៉ុណ្ណេះមកមកមេហ្នឹងមកថាមកវាមកមេ F2 ទូភ្លើងចំតដី label វា FP អញ្ចឹងម៉ែត្រវាយើងមើលទៅយើងឃើញរី10រយ1000ម៉ឺនវាស្មើនឹង14ម៉ែត្រយើងចែកជាមួយ1000ទៅ14ម៉ែត្រ2ទឹកថាយើងយក3ទឹកហើយយើងណូតវាទុកមួយទៅថា14ម៉ែត្រឥឡូវខ្ញុំនេះខ្ញុំចូលបើក Excel សារកុំព្យូទ័រខ្ញុំវាបើក review មាញ់14ម៉ែត្រពីទឹកដែលថាយក15ម៉ែត្រហើយមកយើងបោកអានេះក្បាច់ស្រាលស្រាលងាយស្រួលហើយមកយើងយើងរាប់ព្រីព្រីនេះអញ្ចឹងដើម្បីរាប់ព្រីយើងអឺ យើងរាប់វាមកយើងវាយ comment B count ដូចលើកមុនក៏បានដែរនឹងតែនោះសម្រាប់បានច្រើនអានេះវាតិចទេមិនបាច់រាប់ទេវាវាយ comment ចឹងវារៀងយូរវិញចឹងនេះរាប់ព្រីមក1 2 3 4ចឹងមកមេនេះព្រីវា4យើងចាំរាប់សរុបមកជាន់នឹងត្មងក៏បានដែរតែយើងយើងចង់ដឹងថាមួយមេងវាអស់ខ្សែប្រមាណណាព្រី4គ្រាប់ ចឹងព្រីពួងក្រាត់ម្នាក់4ទៅហើយគុណមានគុណនឹងកម្ពស់ដោយសារអីអានេះអឺកម្ពស់វាតម្លាក់ចុះមកពីលើមកពីនៅលើពីដានមកទៀតចុះមកក្រោមចុះមកក្រោមពីសៃចូលឡើងដបងវាមកពីនេះតែយើងអត់គិតទេអាឡាញ់តដដើមវាឡើងនេះភាសាវា ចូលកន្លែងទូភ្លើងស្រាប់ហ្នឹងតែយកចេញពីនេះហ្នឹងទៅយ៉ាងនេះខ្សែភ្លើងនៅលើពីដានទាំងអស់បងនេះតោះមកចុះមកក្រោមចុះមកក្រោមហើយវាឡើងទៅលើវិញហើយបានវាតទៅទៀតវាចុះមកក្រោមហើយវាឡើងទៅលើវិញហើយតោះមកចុះមកក្រោមហើយវាឡើងទៅលើវិញអញ្ចឹងឧទាហរណ៍ថាផ្ទះយើងយកថា4ម៉ែត្រចុះ ព្រោះវា4ម៉ែត្រតែត្រង់កន្លែងនេះយើងគិតទៅលើ hall ទៅនេះដែរដោយសារយើងជាន់តដីអញ្ចឹងនេះគេថាអា hall មកមកមកមកជ្រុងមកប្រឡោះនេះភាសាធម្មតាផ្ទះគេផ្ទះល្វែងអញ្ចឹងវាមានជាន់ឡាយទឿអញ្ចឹងអាពួកនេះជាន់តដីអញ្ចឹងតែយើងគិតអានេះ hall ខ្ពស់ ចឹងវាអាចហលនេះវាអាចចូល6 7ម៉ែត្រមកប្រឡោះនេះចឹងយើងរាប់យើងគិតទៅលើកម្ពស់នៃផ្ទះដែរហលមកបងប្អូនឃើញបរិយឃើញបរិយកន្លែងហលកន្លែងធំធំហ្នឹងមកប្រឡោះចឹងយើងលាក់ចុះមកយើងអត់ត្រូវយក4ម៉ែត្រទេសារវាខ្ពស់ ចឹងយើងយកវាចុះមកក្រោមបើថាយើងស្មានមើលអាខ្សែភ្លើងយើងតម្លាក់ចុះមកវាប្រមាណឧទាហរណ៍ថាផ្ទះហ្នឹងវាហនកន្លែងវាចូល6 6ម៉ែត្រចឹងចឹងយើងយកវាចុះមកក្រោមមក6ម៉ែត្រ6ម៉ែត្រហើយវាឡើងទៅលើវិញចឹងវា6ម៉ែត្រទៀតវា12ម៉ែត្រណា អ្នកដូចជាបងប្អូនគូអឺគូឧទាហរណ៍បើតោះតាព្រីយើងនៅក្រោមយើងអានេះវាឡើងទៅលើអានេះគូមកពីលើអានេះមកចូលមកក្រោមចូលមកក្រោមចេះហើយវាចូលឡៃព្រីយើងហើយវាលូបទៅវិញ ទូទៅវិញហើយវាតទៅតទៀតទៅរព្រីមួយកន្លែងទៀតរព្រីមួយកន្លែងទៀតហើយយ៉ាងទៅវាលូបលូបគ្នារហូតអញ្ចឹងអញ្ចឹងយើងធ្វើយើងត្រូវគិតនឹងអាតម្លាក់តម្លាក់ចុះតម្លាក់ចុះនេះ kurangnya Yola nih ya អានេះជាន់តដីហ្នឹងមកនេះជាន់ទី1មក slab ជាន់ទី1ហើយជាន់ទី2ហ្នឹងទៅធម្មតាផ្ទះឡើងទឿវាវាវាចែកយើងបើនេះយើងមើលពីចំហៀងផ្ទះឡើងទឿវាវាតែងតែអញ្ចឹង វាមានអាបាំងខាងមុខមកបន្តិចអានេះកន្លែងគេនៅឡើយទឿនេះយើងដើរពីខាងក្រោមទេចឹងយើងរាប់ខ្សែយើងកាត់វាទៅមើលទៅលើពួកអាហ្នឹងដែរចឹងនេះយើងយកថាកម្ពស់វាចាត់ឲ្យទឿថាកម្ពស់6ម៉ែត្រ6ម៉ែត្រគុណ2មកហើយ 6គុណ2វា12ម៉ែត្រចង12សម្រាប់អានេះវិញវានៅវានៅវានៅគៀកបើយើងយកវាអានេះវិញវានៅគៀកអានេះថាយក4ម៉ែត្រ4 8ម៉ែត្រ8ម៉ែត្រអានេះអឺ បីម៉ែទៀត16 16បូក12មក16បូក12ឃើញ28ម៉ែត្ររីបាច់រកបានឃើញ28ម៉ែត្រចឹងអឺ ខាងនេះគាត់តែចុះវាទូភ្លើងមក1ម៉ែត្រទៀតមកតោះមកយើងឃើញសរុបមកខ្សែមួយមេនឹងឃើញស្មើប្រហែលម៉ែត្រចឹងព្រីភ្លើយើងយកធ្លាក់ចូលមកក្រោមយើងថាយកវា4 4ម៉ែត្រទៅហើយបើកុងតាក់យកវាតែ3 3ម៉ែត្រហ្នឹងយើងស្ពះឲ្យលើសខ្លះ ចឹងអឺបូកចូលគ្នាទៅឃើញ44ម៉ែត្រ ចឹងមួយមេនេះយើងឃើញវាអស់44ម៉ែត្រហើយនៅមួយមេនេះទៀតយើងរាប់ដូចអញ្ចឹងមកតានេះគិតទៅលើកម្ពស់មិនដែរឧទាហរណ៍ថាយើងយក slab ហ្នឹងវាកម្ពស់4ម៉ែត្រអញ្ចឹងអានេះកម្ពស់វា1ម៉ែត្រ2តឹកទៀតយើងដកវាទៅតាមហ្នឹងអញ្ចឹងយកតម្លាក់ចុះអត់ដល់4ម៉ែត្រទៀតទេអញ្ចឹងយកតម្លាក់ចុះអាចនឹង2ម៉ែត្រ នេះអឺធ្លាក់ចុះនេះវាអាចនឹងយកវាពី2ម៉ែត្រទៅតនេះយកវា4ម៉ែត្រមកវាធ្លាក់ចុះមកដល់មកដល់ក្រោមពោះវា3ទឹកអានេះគេចឹងដែរយើងគិតលើកម្ពស់វាបែបអញ្ចឹងដែរ បាទហ្នឹងនេះជាវីដេអូរបៀបការរាប់ខ្សែភ្លើងព្រីហើយខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អាច comment សួរខ្ញុំបានហើយខ្សែនេះនេះគឺខ្សែទូទួទេអានេះពណ៌នេះអានេះគេដាក់ splitter នេះភាសាគេចង់ចំណេញខ្សែទូទួតែអញ្ចឹងវាចំណេញខ្សែទូទួមួយមកចូល splitter splitter នេះដុំបាយដុំបាយទូទួបើថា1ចេញ2 ហើយអានេះវាមកវាទៅជន់លើជាងដែរនៅបន្ទប់លើនេះដុំឲ្យទួយឡើងមកលើមិញឡើងមកលើវាចូលនេះវាឡើងមកលើតាម riser វាចូលមកនេះចូលទទួលនេះមួយហើយទទួលនៅបន្ទប់ក្រោយមួយទៀត ហើយតមកវាឡើងទៅលើឡើងទៅលើទៀតឡើងទៅលើឡើងដល់ជាន់ទី2ហើយយើងឃើញវាទទួល2គ្រាប់ទៀតជាន់ទី1នេះទទួលខ្ញុំមិនលំអិតទេនឹងរឿងធ្វើសារយើងយល់ហើយច្បាស់ជាយល់បាទហ្នឹងវីដេអូខ្ញុំកុំឲ្យវែង ទៅធ្វើវីដេអូវែងណាអញ្ចឹងមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ